សួស្តីអ្នកទាំងអស់គ្នាសួស្តី សួស្តីអ្នកនរគ្នាអញ្ចឹងអឺដូចអ្នកនរគ្នាដឹងអញ្ចឹងទាំងខ្ញុំទាំងអ្នកនរគ្នាកំពុងតែមើលគឺកំពុងតែស្ថិតនៅក្នុង COVID situation ហើយ yes យើងត្រូវការពាក់ម៉ាស់រាល់ថ្ងៃត្រូវអត់ខ្ញុំក៏ដូចអ្នកនរគ្នាដែរក្នុងមួយថ្ងៃខ្ញុំ at least មួយថ្ងៃមួយថ្ងៃខ្ញុំ at least ពាក់ម៉ាស់ជាប់អញ្ចឹងណា8ទៅ10ម៉ោងអ្នកនរគ្នាឬក៏ពេលខ្លះ12ម៉ោងហើយពេលដែលខ្ញុំផាត់មុខខ្ញុំពាក់ម៉ាស់ហើយខ្ញុំអត់ចង់ដោះហើយអ្នកនរដឹងថាអត់ពេលដែលខ្ញុំផាត់មុខហើយតែខ្ញុំពាក់ម៉ាស់ហើយខ្ញុំដោះវិញហើយគឺខ្ញុំស្នាមកន្លែងនេះ ទី1ស្នាមកន្លែងហ្នឹងទី2កលិតអស់ហើយកន្លែងនេះអីណាហើយដោះម៉ាស់ចឹងមកគឺម៉ាស់ខ្ញុំសិតតែ make up ហ្មងបើសិនជាខ្ញុំសាកម្ដងខ្ញុំសាកនៅពេលដែលថាចុះបើសិនជាយើងផាត់តែភ្នែកយើងអត់ផាត់ម្សៅតែយើង ស្បែកយើងវាមិនវិញចឹងណា Yes វាអត់មានដានម្សៅវាអត់អីទេក៏ប៉ុន្តែ ភ្លាវណាបងគ្នាពេលដែលផាត់ភ្នែកហ្នឹងអត់មានផាត់ម្សៅត្រឡប់បិទបាំងកន្លែងនេះណាហើយមួយទៀតខ្ញុំចាប់អារម្មណ៍ថានៅពេលដែលខ្ញុំអត់ផាត់ម្សៅមុខខ្ញុំនៅពេលដែលពាក់ម៉ាស់យូរទៅវាទៅជារាងចាកកិតណាហើយអានឹងស្បែកខ្ញុំធម្មតាដែលវាកកិតទៅវាបានត្រឹមរាងក្រហមបន្តិចឬក៏ពេលខ្លះវារាងកទួលអត់អត់អត់អញ្ចឹងប៉ុន្តែខ្ញុំបិទម៉ាស់បាត់ ប៉ុន្តែចូលតម្រុំអ្នកដែលគាត់ស្បែកស្ងួតជាងខ្ញុំឬក៏ខ្សោយជាងខ្ញុំអ្នកទាំងអស់គ្នាប្រឈមមុខអាស្បែកដែលឡើងមុនច្រើនជាងខ្ញុំទៀតអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមក share tip របស់ខ្ញុំដែល ក្នុងមួយថ្ងៃខ្ញុំត្រូវពាក់ម៉ាស់10ម៉ោងទៅ12ម៉ោងហ្នឹងតើខ្ញុំប្រើ skin care របៀបម៉េចហើយខ្ញុំ make up របៀបម៉េចដើម្បីកុំឲ្យស្បែកនិយាយទៅ at least ដាក់ make up ខ្លះដើម្បីជារបាំងកុំឲ្យស្បែកខ្ញុំហ្នឹងវាប៉ះផ្ទាល់ជាមួយនឹងម៉ាស់ពេកពីពួកពេលដែលវាប៉ះផ្ទាល់ជាមួយម៉ាស់ពេកទៅគឺខ្ញុំមានអារម្មណ៍ថា អឺពេលដែលយើងពាក់ម៉ាស់អញ្ចឹងណាពេលយើងនិយាយទៅវាមានខ្យល់ដង្ហើមយើងអាក្តៅហ្នឹងហ៎គឺវាធ្វើមកដល់ឲ្យអាកន្លែងហ្នឹងយើងហត់ទៅហប់ទៀតអាហ្នឹងសម្រាប់ខ្ញុំខ្ញុំមានអារម្មណ៍ថាមុខខ្ញុំគឺក្តៅហ្មងពេលដែលខ្ញុំពាក់ម៉ាស់អញ្ចឹង let's go let's get started ដំបូងគេនៅពេលដែលខ្ញុំលាងមុខហើយគឺខ្ញុំប្រើ toner ហើយសម្រាប់ toner ខ្ញុំ suggest អ្នកនរគ្នាហ្មងកុំ stay away from moisture toner ទោះបីអ្នកនរគ្នាស្បែកខ្លាញ់ក៏ដោយបើអ្នកនរគ្នាស្បែកខ្លាញ់អ្នកនរគ្នាគួរមាន toner 2 toner 1សម្រាប់សម្អាតស្បែកខ្លាញ់ toner 2សម្រាប់ moisture អា inner skin មកវិញនៅពេលដែលអ្នកនរគ្នា stay away from moisture toner អ្នកនរគ្នានឹងហត់តែ skip មុខទៀតវិធីប្រើគឺទី1យកវាមកដល់គឺខ្ញុំយកវាមកជូតនៅលើមុខសិនហើយអ្នកនរគ្នាដឹងថាបបោ toner ប្រភេទដែលខ្ញុំប្រើហ្នឹងតែមកចុចទេគឺ ខ្ញុំអាចតបបានពេញមុខមកហើយទី2បើសិនជាខ្ញុំមានអារម្មណ៍ថាកន្លែងណាដែលខ្ញុំនៅតែលម្អនៅតែរៀងរោលគឺខ្ញុំយកវាមកបិទជាម៉ាស់ហ្មងដោយទុករយៈពេល5នាទីទៅ10នាទីបានខ្ញុំបកចេញបន្តទៅស្រោមចូលមកដល់ស្រោមខ្ញុំប្រើជាមួយនឹង SOS ស្រោមនេះ SOS ដែលដល់គ្នាដឹងហីគឺវាមានន័យថាសញ្ញាសង្គ្រោះបន្ទាន់សម្រាប់ខ្ញុំស្បែកខ្ញុំបើសិនជាស្បែកក្រហមជាងខ្ញុំឬក៏កំពុងតរោលក៏តួជាងខ្ញុំក៏អ្នកនរគ្នាប្រើស្រោមនេះបានដែរស្រោមនេះជួយខ្ញុំច្រើនមែនតើ វាជួយតាំងពីពេលដែលខ្ញុំញែកមុនហើយឬក៏ខ្ញុំអត់តន់ញែកមុនស្បែកក្រហមដែលខ្ញុំមានទាំងប្រហែលគឺវា minimize ពណ៌បានច្រើនមែនតើហ្មងណាតាំងពីកទួលក៏វាហៀបតាំងពីស្បែកដែលកំពុងតែខ្ញុំឡើងមុនរោលវ៉ាន់ផ្សេងៗណាមកមុនខ្ញុំរោលវ៉ាន់ហ្នឹងណាក៏វាហៀបដែរក៏វាបាត់ក្រហមដែរអញ្ចឹងសម្រាប់ខ្ញុំខ្ញុំគិតថាស្បែកខ្ញុំតិចតិចគេ condition ស្រាលឯបាត់ប៉ុណ្ណឹងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានបញ្ហាច្រើនជាងខ្ញុំក៏គួរតែសាកប៉ូសរ៉ូមនេះដែរ ការផ្ដល់សំណើមឲ្យស្បែកគឺគ្រាន់តែជាការចិញ្ចឹមទេប៉ុន្តែមើលពេលដែលអ្នកទាំងអស់គ្នាព្យាយាមលាប skin care ច្រើនតង់វាមិនមែនធំតែផ្ដល់សំណើមទេវាគឺជាការបង្កើតរបាំងការពារស្បែកដែលធ្វើឲ្យស្បែករបស់អ្នកទាំងអស់គ្នារឹងមាំធម្មតានៅពេលដែលស្បែកយើងក៏កឹតច្រើនណាយើងគួរតែមានរបាំងសម្រាប់វាបើមិនចឹងទេគឺវាក៏កឹតរហូតទៅដល់ស្បែកដែលនៅខាងក្នុងបន្ទាប់ពីសេរ៉ូមគឺយើងចូលមកដល់គ្រីមដែលជា step ចុងក្រោយគឺជាប្រភេទដែលគ្រីមខ្ញុំប្រើនឹងឈ្មោះថា ceramic cream ណាការប៉ັດគ្រីមនេះណាអ្នកទាំងអស់គ្នាគេ ផលិតអាសាយធំធំជាងនឹងទៀតដោយសារតែអ្នកផលនឹងនិយមចូលចិត្តផលវាយកមកបិទម៉ាស់ទៀតហ៎អ្នកនរគ្នាដែលឮគេនិយាយថាយកគ្រីមបិទម៉ាស់អត់សម្រាប់ខ្ញុំខ្ញុំអត់ដែលសូវឮតិចនិចនឹងសោះប៉ុន្តែ អ្នកដែលនៅកូរ៉េគេយកវាមកបិទម៉ាស់ដោយសារតែវាមានសារជាតិមួយដែលចូលមកដល់អា witch hazel ហ្នឹងគឺចូលមកដល់ខាងអាកន្លែងណាដែលស្បែករោលភ្លាមគឺវាជួយបំបត្តិរោលហើយវាជួយធ្វើឲ្យស្បែកកន្លែងហ្នឹងដូចបង់ស៊ីម៉ងចឹងអ្នកទាំងអស់គ្នាបាត់រោលបាត់មុនកន្ទួលប៉ុន្តែគឺវាអត់មានមុខងារជួយឲ្យសសោះតែម្ដងអញ្ចឹងសម្រាប់អានេះអ្នកដែល sensitive skin គាត់ចង់សាកតិចនិចហ្នឹងក៏បានដែរតិចនិចបិទម៉ាស់ហ្នឹងដែលខ្ញុំនឹងដាក់រូបឲ្យអ្នកទាំងអស់គ្នាមើលតែថ្ងៃនេះគឺខ្ញុំយកវាលាបធម្មតាខ្ញុំអត់យកវាមកបិទម៉ាស់ទេណាអឺគ្រាន់តែ យកវា apply last step of skin care តែប៉ុណ្្នឹងឯង ជា tip សម្រាប់អ្នកនរគ្នាបើសិនជាអ្នកនរគ្នាប្រើគ្រីមសាច់គ្រីមស្តៀងជាមួយនឹងសេរ៉ាមិកគ្រីមដែលខ្ញុំកំពុងប្រើអ្នកនរគ្នាត្រូវ warm ជាមួយនឹងអាប់អប់ដៃរបស់យើងសិនឈូសវាឲ្យក្តៅសិនចាំយកវាមក brush នៅលើមុខបើសិនជាសាច់ gel អីអញ្ចឹងលាបទឹក absorb ចូលហើយ no no need to របៀបដូច warm អាកន្លែងផ្អាប់ដៃរបស់យើងហ្នឹងឯងតែនៅពេលដែលសាច់គ្រីមបែបសេរ៉ាមិកហ្នឹងគួរតែ warm ដៃយើងឲ្យហើយចាំយកវាមក press នៅលើមុខគឺវា absorb លឿនជាងក្នុងការញីកាន់តែញីកាន់តែអត់ចូល បន្ទាប់ពីគ្រីមគឺចូលដល់ការ make up ហើយអ្នកទាំងអស់គ្នាកុំគិតសាំញ៉ាំពេកទេមិនមែនឲ្យតែខ្ញុំនិយាយថាត្រូវការថែស្បែកនឹងអ្នកត្រូវលើកអវ៉ាន់7 8មុខមកលាបក្នុងពេលតែមួយទេ This is our morning អញ្ចឹងយើងគ្រាន់តែមានរបស់ដែលថែស្បែកហើយយើងចូលដល់ការ make up បានហើយសេរ៉ូមគ្រីមប៉ុណ្ណឹងបានហើយការ make up ដែលខ្ញុំចាប់ផ្ដើមដំបូងគេគឺលេការពារកម្ដៅថ្ងៃមិនអាច skip បានទេហើយ ចង់ឲ្យ make up ជាប់បានយូរត្រូវអត់នៅពេលដែលពាក់ម៉ាស់ហើយអញ្ចឹងគឺជ្រើសរើសលេខកាហ្វេកម្ដៅថ្ងៃណាដែលមានសារជាតិ primer នៅក្នុងនឹងអាហើយគឺវាមានមុខងារជួយឲ្យ make up របស់យើងជាប់បានយូរស្រាប់ហ្មង two in one product អត់ចាំបាច់លាប primer ទៀតទេលេខកាហ្វេកម្ដៅថ្ងៃផង primer ផងក្នុងម្ដងហ្មងជំនួសដោយម្សៅតំណពណ៌លឿងម្សៅតំណពណ៌សាច់រៀងដាក់លក្ខណៈបិទបាំងស្នាមអីហ្នឹងគឺខ្ញុំប្រើមកជាមួយនឹងប្រភេទ tone up cream វិញហើយ tone up cream ប្រភេទដែលខ្ញុំប្រើនេះសាច់វារៀងអញនិយាយថា មេដេហ្វីនីបន្តិចអ្នកនរគ្នាឃើញខ្ញុំលាបរបស់អលងអលងច្រើនខ្លាំងមែនតើនៅលើមុខត្រូវអត់អញ្ចឹងតើបងឯងនឹងបិទបាំងអាភាពអលងនឹងដោយវិធីបែបណាតោះចាប់ផ្ដើមដំបូងគេគឺខ្ញុំនឹងលាបគ្រីមនឹងពេញមុខជំនួសជា foundation របស់ខ្ញុំតែសូមចងចាំណាថូនអាប់គ្រីមគឺយើងត្រូវលាបវាពីមួយសន្ទុះទៅមួយសន្ទាប់យើងអាចដាក់ម្ដងប៉ក់មកក្រាស់បានទេបើខ្វះកន្លែងណាថែមថយតាមក្រោយបានតែត្រូវលាបវាចាប់ពីសន្ទាប់ស្ដើងស្ដើងឡើងទៅ សម្រាប់ tone up cream ណាមិនប្រកាសថា tone up cream ទាំងអស់គឺផ្ដល់ភាពសដូចគ្នាអ្នកនរគ្នា tone up cream ខ្លះគឺកម្រិតភាពសរបស់វា long lasting បានតែកន្លះម៉ោងទៅ1ម៉ោងឯងហើយសម្រាប់ tone up cream ប្រភេទខ្ញុំប្រើគឺ tone up cream លក្ខណៈចង់ចូល make up base ហើយគឺយើងអាចប្រើវាជាប់បានយូរម៉ោងចាប់ពី5 6ម៉ោងឡើងទៅហើយ tone up cream ចង់លាបឲ្យឃើញសាច់ស្អាត ម៉ត់អត់ឃើញស្នាមឆ្អូរជ្រួញកុំភ្លេចលាបលើស្បែកដែលមានសំណើមហើយស្បែកអត់សំណើមលាប tone up cream ម៉ាក់អីក៏ងាយសព្រុះដែរ time to take away all of the shine នៅលើមុខខ្ញុំគឺយើងដកអាភាពរលោងនឹងចេញអស់អស់ហ្មងដោយការប្រើម្សៅអញ្ចឹងម្សៅដែលខ្ញុំនឹងប្រើក្នុងថ្ងៃនេះគឺជាម្សៅដែលអត់មានពណ៌ហ៊ានទៅប្រើម្សៅពណ៌គឺដឹងជាប់មកហើយអញ្ចឹងយើងកុំប្រើម្សៅណាដែលមានពណ៌ម្សៅដែលខ្ញុំប្រើគឺជាប្រភេទម្សៅទប់ជាតិខ្លាញ់ហើយវាអាច និយាយថា oil control ហើយវាងាយ retouch ទេពេលណាឡើងខ្លាញ់ឲ្យតើឡើងខ្លាញ់ដាក់វាតិចតិចទៅគឺបានហើយហើយមួយទៀតវាមានមុខងារ blur pool ទៀតកន្លែងណាដែលមើលទៅរបៀបដូចទៅ tone up cream បិទអត់ចិត្តដាក់ម្សៅទៀតទៅគឺចិត្តហើយចូលមកដល់ចំសម្រាប់ខ្ញុំខ្ញុំចូលចិត្តប្រភេទម្សៅព្រោះអីពេលដែលគូទៅវាអាចសេរីហើយងាយនឹងលុប សម្រាប់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាចូលចិត្តប្រើអីគេពេលខ្ញុំគូរម្សៅអញ្ចឹង គឺខ្ញុំត្រូវការជក់ទាំងទូចទាំងធំហ្មងជក់អាថៃកោនគូចៅហ្នឹងខ្ញុំចាប់ដើមពីកតុយទៅមុនកដាលចូលដល់កតុយ for the fun part មកដល់ហើយគឺ color ភ្នែកអញ្ចឹងតើថ្ងៃហ្នឹងយើងចង់ផាត់ភ្នែករបៀបម៉េចខ្ញុំចង់បានលក្ខណៈរៀង office girl brown brown តោះចាប់ដើមជាមួយនឹង boy បែក brown មុនគេជាមួយនឹងពពួក soft clay shadow រៀងលក្ខណៈទុនទុនរៀងយើងប្រើដៃក៏បានប្រើជក់ក៏បានដែរហ្នឹងណា or more clean ខ្ញុំប្រើ brush កន្លែងភ្នែកវារៀងស្លក់តែភ្នែករបស់យើងអត់បានប្រើ concealer បិទបាំងទេអញ្ចឹងដើម្បីផាត់ពណ៌ដើម្បីឲ្យមើលទៅឃើញកន្លែងហ្នឹងអត់ទៅឃើញស្លក់អ្នកនរនេះផាត់ពណ៌លក្ខណៈបែក peach បែកទឹកក្រូចបែក pink វាកាត់បន្ថយភាពស្លក់ហ្នឹង20%ដែរពណ៌ brown ដែលខ្ញុំប្រើនេះគឺ kind of orangey ចង់ពាក់រុំភ្នែកគេអ្នកនរគ្នាដោយសារតែចង់ផាត់រៀងលក្ខណៈធម្មជាតិណា So ខ្ញុំនឹងពុតរុំភ្នែកឲ្យងតាមដែលធ្វើបានហើយលាប mascara តែម្ដង mascara favorite របស់ខ្ញុំខ្លាំងបំផុតគឺចូល stock វិញឯងអ្នកនរគ្នាមួយទីបហ្នឹងណាខ្ញុំមានអារម្មណ៍ថាខ្ញុំប្រើបានយូរជាង mascara ផ្សេងផ្សេងហើយអ្វីដែលសំខាន់គឺវាក្រាស់មែនតែនវាជាប្រភេទ mascara ដែលជួយឲ្យសរសៃរុំភ្នែកយើងឃើញធំជាងមុនហើយជាប់បានយូរខ្លាំងមែនតែនបើសិនជាអ្នកនរគ្នាចង់បានលក្ខណៈ mascara ឃើញដូចសរសៃទូច This is not your favorite ប៉ុន្ តែបើចង់បាន mascara ឃើញក្រាស់អ្នកដែលហូម អត់មានហូមភ្នែកហ្មងណា This is your the most favorite mascara ហ្មងកលផ្នែកផ្លេកផ្លេកខ្ញុំយកពី palette high class ដដែលតែខ្ញុំយកប្រភេទរាងទឹកមាសយកទឹកមាសរាងបែកសខ្ញុំមកដាក់នៅ ខាងគល់ ត្បិតតែយើងផាត់មុខពាក់ម៉ាស់អ្នកនរគ្នាប៉ុន្តែកន្លែងនេះក៏ត្រូវ connect គ្នាដែរអញ្ចឹងយើង contour តិចតិចណា contour កន្លែងគល់ចាំនេះចូលមកខាងក្រោមនេះពេលអ្នកនរគ្នា contour យើងអាច focus ទៅកន្លែងនេះតិចតិច នៅពេលដែល focus ទៅកន្លែងនេះវាដូចកន្លែងហ្នឹងមានខ្ទង់ចំមកអញ្ចឹងណាព្រោះភាគច្រើនអ្នកដែលអត់ខ្ទង់គឺអត់ខ្ទង់ចាប់ពីកន្លែងនេះមកវាបាក់អញ្ចឹងណាអញ្ចឹងយើងអាច control រៀងជ្រៅតិចនៅកន្លែងនេះហើយចាំលើកវាមកដល់ចុងចំមក control ដែលខ្ញុំកំពុងប្រើហ្នឹងគឺ very suitable price មែនតើតម្លៃវាទៅ13ដុល្លារកន្លះទេបោះ Piri Pira ហើយខ្ញុំប្រើលេខ2 control ហ្នឹងមាន3លេខណាមាន warm tone cool tone ទៀត very good សម្រាប់អ្នកដែលគាត់ត្រូវការជំរើសពណ៌ control អ្នក cool tone ខ្ញុំ recommend លេខ3 ចូលមកដល់ក្រែមខ្ញុំប្រើប្រភេទ Piri Pira Ink Velvet លេខ1ជាមួយនឹងលេខ3ចូលគ្នាចង់ប្រើជា color ថ្ពណ៌ក៏បានក្រែមក៏បានដែរបើប្រើ color ថ្ពណ៌ខ្ញុំនឹងប្រើជាមួយជក់នាងអ្នកនរគ្នាមើលដោយសារតែក្រែមនេះសាច់ Velvet គឺវាដិតមែនតើបើយើងប្រើដៃបានលូត្រាតែខ្ញុំអត់តដាក់ម្សៅផាត់មុខតែខ្ញុំដាក់ម្សៅផាត់មុខហើយបើខ្ញុំប្រើដៃវាអាចនឹងដាក់ទៅប៉ក់ជាប់ហ្មងអញ្ចឹងយើងត្រូវការប្រើមួយជក់តោះអញ្ចឹងពណ៌ហ្នឹងគឺ is number one and this is number two អឺ number three ពណ៌លេខ3រៀង pinky ជាងហើយពណ៌លេខ1នេះវារៀងបែកទឹកក្រូចជាងណា for color color ពណ៌ខ្ញុំនឹងប្រើលេខ1 for using as a blush អ្នកទាំងអស់គ្នាត្រូវយកជក់ប្រភេទ stippling ចេះអ្នកទាំងអស់គ្នាយកវាមកបោសនៅមុខនេះចឹងណា swirl វា around ចេះសិន បន្ទាប់មកវាមានពណ៌នៅលើចុងនេះតិចណាហើយយើងអាចយកពណ៌ហ្នឹងយកមកអុចអុចចេះបាននៅពេលដែលអ្នកនរគ្នាប្រើ stippling brush អ្វីដែលល្អបំផុតគឺវាអត់ជូតម្សៅទំនប់យើងចេញវិញទេដងថៃបាន stippling brush ហ្នឹងវាអត់ជូតម្សៅទំនប់យើងចេញវិញអត់ដោយសារអត្តស័យជក់ចុងសសហ្នឹងណា គឺវាស្ដើងមែនតើហើយវាអត់អាចនិយាយថាវាស្ដើងតសៃទូចដល់ថ្នាក់វាអត់អាចអូម្សៅតំណប់ចេញវិញវាដូចនិយាយទៅចេះអាតសៃពណ៌ខ្មៅនេះហាដល់ពេលអាតសៃពណ៌សហ្នឹងគឺមានតែ30%នៃតសៃពណ៌ខ្មៅនៅពេលដែលវាដេតឡើងណាអញ្ចឹងគឺអ្នកនរនេះស្រួលក្នុងការយកវាមករីថាច់ភាគច្រើនខ្ញុំឃើញគេប្រើនេះយកទៅធ្វើជាជក់ highlight ក៏បានដែរ So this is the blush ដែលខ្ញុំប្រើជាមួយនឹងក្រែម Piripira លេខ1 ចុងច្រមុះហើយជាមួយចុងចង្កាបន្តិចសល់ហ្នឹងដាក់ទៅវាឃើញរៀងលក្ខណៈ pink pink កុំឲ្យមុខយើង slake ណាចូលមកដល់ជាមួយនឹង highlight បន្តិចដើម្បីពេលអ្នកនរគ្នាដោះម៉ាស់មកឃើញមុខយើងរៀងមានពន្លឺចែងចាំងដែរដោយសារផ្នែកខ្ញុំពណ៌តក្រូចណាអញ្ចឹងក្រែមនេះគឺខ្ញុំដាក់លេខ3ឲ្យវាពេញមាត់រៀងបែកកាឈូកហើយខាងក្នុងគឺយើងតបលេខ1លេខ1ហ្នឹងពណ៌វាបែកក្បឿង vẻ mặt